នេះជាបំណងប្រាថ្នាតែមួយគត់ដែលខ្ញុំអរទៅចង់ឲ្យលោកប៉ាឈរនៅមុខខ្ញុំនៅពេលនេះរយៈពេល3ឆ្នាំខ្ញុំតែងតែឃើញមុំណារយ៉ាង ពេល3ឆ្នាំខ្ញុំតែងតែលើសំដី រួយហាប់តែឆ្នាំយោខ្ញុំចាំជាតិលែងចាំមិនភ្លេចរត់ទង្វើដែលអ្នកធ្លាប់ធ្វើកន្លងផ្ដោផ្ដងបីបងប្រឡាយអ្នកមិនដែលទុកឲ្យខ្ញុំនៅនាងឯងព្រោះអ្នកតែងតែខ្លាចបាត់រូបខ្ញុំអ្នកមិនដែលធ្វើឲ្យខ្ញុំយំអ្នកឃើញដល់ការគ្រីនោះខ្ញុំជិះលើកនាងដើរលេងជាមួយអ្នកមកពេលខ្ញុំ X2023. soft like chicken.